ោះមិនអាចរកប្រាក់ចំណូលបានច្រើនដោយសារហេតុផលមួយនេះបុរសម្នាក់យកឡានមកដូរក៏មិនបដូររទេះគាត់ដែររទេះសេះគឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយកាលពីជាង20ឆ្នាំមុនដែលនៅក្នុងភូមិមួយយ៉ាងហោចណាស់ក៏មានអ្នកបររទេះសេះមួយដែរតែទោះយ៉ាងណាក្នុងរយៈពេលខ្ទង់10ឆ្នាំចុងក្រោយនេះដោយសារតែប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើននិងស្របពេលបច្ចេកវិទ្យាដល់ទំនើបកាន់តែមាន ជាហេតុធ្វើឲ្យមុខរបរបរទេសសេះនេះ បានបាត់ស្រមោលបន្តិចម្ដង បន្តិចម្ដង ដែលពេលនេះ4 10ភូមិសឹងតែរករទេសសេះមួយគ្មានសូម្បីតែរទេសគោព្រោះថាប្រជាជនបានផ្លាស់ប្ដូរទៅប្រើគោយន្តកំត្រៃស្ទើរគ្រប់ផ្ទះសម្រាប់ជាមធ្យោបាយដឹកជញ្ជូនផងនិងជួររស់ផងជំនួសកម្លាំងសัตว์អូសទាញអស់ទៅហើយតែទោះយ៉ាងណាក៏មានពលរដ្ឋមួយចំនួននៅតែចាប់អាជីពនេះដដែលនោះ គឺអាចដោយសារពួកគាត់ពុំមានលទ្ធភាពទិញគោយន្ត ឬក៏អាចនិយាយបានថា ពួកគាត់នៅតែស្រឡាញ់មុខរបរបរទេសសេះនេះក៏ថាបាន ជាក់ស្ដែងដោយអ្នកបរទេសសេះអាជីពម្នាក់នេះគឺលោកព្រំរស់ដែលជាអ្នកបរទេសសេះដឹកភ្ញៀវទេសចរដល់លេងកំសាន្តស្ថិតនៅតំបន់សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាបាន ប្រាប់គូឲ្យភ្ញាក់ផ្អើលថាបើទោះបីជាចំណូលបានធ្លាក់ចុះព្រោះគ្មានភ្ញៀវទេសចរជិះយ៉ាងណាក៏លោកនៅតែបដិញ្ញាមិនបោះបង់រទេសសេះឡើយ។